ព្រះករុណាគង់ ឧបរូបកាយវិជាបាត់ខ្ញុំព្រះអង្គត្រូវលងឹតលងប្រ ta ôi cho ta con anh lòng tì bê bèn vô khen biết trong phen ត់អត់ត្រាស់ស្រត់ក្នុងភព3បបិទ្ធព្រះគុណព្រះកាំង ញលាវាត្រៃលាំងអនុមោទនីស្ដាប់ប្រសិទ្ធធម៌ទេសនា តារោធម្មីវត្ថន្តោអាយុវណ្ណោសុខੰពលំកោទាំងឡាយមាន4ប្រការគឺអាយុ1វណ្ណៈ1សុខៈ1ពលៈ1ពវន្តោចូលចម្រើនកើតមានដល់អស់លោកអនុសាធិជនពុទ្ធបរិស័ទទាំងអស់ដែលមានប្រសាទជាផ្លាស់ ត្រង់ប្រាប់ស្ដាប់នៅពធទេសនានៅក្នុងកម្មវិធីបន្តពុទ្ធនាមជាកម្មរបស់លោកប្រពន្ធស្រីទៅជាចាស់ដើមតាមព្រមមុននឹងលើកឡើងយកនៅពធទេសនាយកមកសំដែងទៅសូមទុកាអធិស្ឋានអធិទូអំពីសមត្ថពុទ្ធបរិស័ទជាមុនព្រះចាមបុត្រ ចិត្តទៅនឹងកលៃសេចក្ដីអថាវិបាយនិព្វានមួយក្ដីនឹងបានសតសំរុំទៅតាមតំណែងនឹងជួរអំណងខណ្ឌរបស់សាធុជនពុទ្ធបរិស័ទទាំងឡាយសូមសូមសិក្សាអធិស្ឋានព្រះទូលពីពួកមកជាសូមចម្រើនពរ នៈមោតស្សៈភេទយតោអរហតោសម្មាសម្ពុទ្ធស្សៈនៈមោតស្សៈភេទយតោអរហតោសម្មាសម្ពុទ្ធស្សៈនៈមោតស្សៈភេទយតោអរហតោសម្មាសម្ពុទ្ធស្សៈក្នុងប្រកាសណាសូមមកការបរិគុណចំពោះ សត្រីរតគឺបានដល់ព្រះពុទ្ធរតនៈមួយព្រះធម្មរតនៈមួយនិងព្រះសង្ឃរតនៈមួយដល់ស្ដីគោរពរតនតយសានុភាវេញ្ញដោយអនុទានតាមការឡើងមកពីព្រះធម្មរតាសូមស្រីសួស្ដីគ្រប់យ៉ាងចូលកើតមានដល់អស់លោកអញ្ញាសាធិជនពុទ្ធបរិស័ទទាំងឡាយ ហើយបានសពសពចោលតរៀងទៅពីតបរាំខំញ៉ាំទីទុសាមនេះលំដាប់បន្តអំពីបទនមស្ការនេះអាត្មាទីលោកសូសូលោកឡើងទៅទៅបធរអ៊ីស្មាយកមកទៅដៃទីតទៅនៅក្នុងទីនេះសូមតែជាថាបុណ្យមួយម៉ោង ដែលជាមួយដែលយើងឆ្លងនិយាយតមកគ្នាខ្មែរយើងតែតែប្រាពាក្យថាបងបងនឹងទៅជាភាសាខ្មែរហៅខេមរៈជាភាសាយើងក្រំជាប់មកហៅបងពុទ្ធសពខ្លះប្រើថាបងពុទ្ធសពអញ្ចឹងបងពុទ្ធសពនេះគឺបងក៏ជាពុទ្ធសពពុទ្ធសពទៅពីបីពីប្រាពាក្យជាប់ បទនេះគឺជាភាសាមួយដែលខ្មែរយើងប្រើទូទៅទាំងបែបទាំងចាស់ប៉ុន្តែកំណៅដៅភាសាបងគឺមកពីបទសំសកតេសំសកតេហើយបុណ្យយ៉ាហើយបើទៅជាដំណើរខាងបាលីភាសាបញ្ញាបញ្ញាបញ្ញាប្រែថាបងបងគឺប្រែថាពេញ ព្រមទាំងទឹកដីល្អបុណ្យកុសលសាមញ្ញជនគឺជាធម្មជាតិមួយដែលលោកពុទ្ធលោកថាសម្រាប់ប្រចាំបំនៃបាបដូចជាបើយើងព្រៀបទៅនៅបណ្ឌិតបុណ្យជាទួលបណ្ឌិតបាបជាទួលងងឹតហើយពលលើនេះកំចាត់បុណ្យកំចាត់នៅពលលើនេះគឺកំចាត់បាននៅពលលើ បើពលិធំគឺខ្លាំងតែប៉ុន្តែបរិសុទ្ធពលិធំយើងយើងព្រៀបចឹងយើងព្រៀបថាពលិចង្កៀងពលិម៉ាំងសងពលិព្រះអតិតពលិប្រចាំនិងពលិព្រះអតិតពលិទាំងអស់ចាំគ្នាពលិព្រៀបចឹងពលិម៉ាំងសង នៅក្នុងជីវវិតដូចជាសម្លេងស្មងសុំគឺជាយើងអាចមានព្រមបានធំច្រើនជាងដូចនៅខ្លាំងហើយយើងអាចធ្វើការងារបានច្រើននៅក្នុងផ្ទះប៉ុន្តែសម្លេងស្មងសុំចែកសម្លេងព្រះប្រចាំប្រចាំគឺច្រើនជាងប៉ុន្តែប្រចាំនៅជើងទៅនៅចិត្តតាមដូចឆ្ងាយតែជាសមរស្រមោលច្បាស់ ពន្លឺព្រះច័ន្ទចែងពន្លឺព្រះអាទិត្យព្រះអាទិត្យរុងរឿងខ្លាំងជាងទូមើលឃើញបានសពទាំងអស់ពីហតាពលធំសពពលសពធំដល់ជ័យយ៉ាងណាទូអាចលើឃើញបានទាំងអស់លោកកធៀបទាំងមូលគឺខំចិត្តតាមគឺមានមិនតាមតាពីបន្តិចបិកម្មតនកើតគឺមានមិនទេ អ្នកសូមសុំលោកគឺយ៉ាងហើយលោកមូលហន្តកាខ្ញុំអ្នកឈិនយ៉ាងណាមិញសពសពទាំងអស់ដែលកើតខាងដើមមិនមានចំណានដែលជាអ្នកមានទេសត្វជនសត្វតែជាអ្នកក្រទាំងអស់បើសិនជាពលរដ្ឋសាងបណ្ដាលនៃសត្វទូទៅដែលយើងនៅក្នុងអភិធម្មនោះដូចបានបញ្ជាក់អំពីកំណើត4គឺមានសង្សេតិជាកំណើតអនិច្ចកំណើតអបកតកម្មកំណើត និងជរាពុជៈកំណើតជរាពុជៈកំណើតហ្នឹងគឺសត្វកើតពីទឹកចលៈចលៈទឹកគឺពុយដូចជាមនុស្សមនុស្សយើងនឹងកើតពីទឹកហើយពួកពុយពួកបរិដែលបង្កាប់ជាបានសត្វសត្វកើតពីពុយទាំងអស់នឹងជរាពុជៈកំណើតអន្តចកំណើតនឹងអន្តអិសុទ្ធគឺសត្វកើតពីសុទ្ធ ចុះដូចជាមន់ដូចជាទាបាក់សាវត្តទៅដែលស្រីជាពោហើយយកនឹងហើយអង្គជាកំណើតហើយសំវត្តទៅជាកំណើតហ្នឹងគឺសត្វតែកើតពីពីស្មោកព្រឹងអត់ប្រកាសតែពីបលាំងទាំងតាមដូចជំនុកដូចជាស្រមៅដូចជាបន្តទៅនឹងសំទៅជាកំណើត ហើយឲ្យប្រកបទៅកដំណើរជូនដល់សត្វដែលបន្តកាយសត្វនោះគឺមិនមាននៅក្រោមក្នុងផ្ទៃឬក៏នៅក្នុងសុខហើយមិនមានការពីវិការទេគឺការជឿចាំជាវិស័យអវិស័យសត្វដែលកើតនៅក្នុងឋាននរកឋានព្រែកអតរិកាយដែលអត់គេឯងយើងសមាធិលើនឹងព្រឹកតថ្ងៃក្រោយនៅតាមកំពីតាមប្រកបពីស្នាមនោះ លោកហៅថាឧបសគ្គកកំណៅខាងអពុទ្ធោហើយសត្វដែលប្រកបជាពីប្រោដូចជាព្រំគឺឯកអស់គ្នាដោយនឹងសុលនៅដល់សុលតាមទៅពីវិចារហើយក៏ទៅទៅប្រចាំហោដែលលោកបានជាតសមាធិនោះគឺជាឧបសគ្គកកំណៅខាងអពុទ្ធោ ហើយសពដែលកើតជាឧបបត្តិកកំណើតជាផលនៃកំណើតដទៃដូចជានរកដូចជាព្រែដូចជាអសុរកាយមនុស្សទេវតាហើយនឹងព្រំកំណើតនោះគឺជាផលនៃកំណើតដទៃដែរអ្នកដែលសាងបាបកម្មយើងកាប់សម្លាប់យើងឆក់គឺរបស់ខំចាំពុទ្ធបរិស័ទរបស់ សម្ពុទ្ធនឹងស្លាប់ពីនេះទៅបានទៅកើតនៅក្នុងឋាននរកឋានព្រែកនៅអសូរកោនឹងពួកនឹងទៅកើតអញ្ចឹងជាផលកម្មដែលទៅពីបំណងទៅហើយពួកសត្វដែលកើតជាទេវតាកើតជាព្រំពួកនោះឧបដិបកើតជាជាងធំធំមកគឺមិនរងចាំ10ខែ10ថ្ងៃ10ឆ្នាំទេគឺឲ្យទៅចុចទៅកណេះទៅកើតជាបុរិទ្ធិ มาสเปรย์ดึงประมาณอายุมนุษย์ับประมาน้ำเจ็บน้ำการแล้ช้จนมาแล้ไปสักทางสู่ตัวฉันตั้งในสกังแล้วนึกมองสิ่งในจินตากไปตางให้มนุษย์ตามไปจนไหนได้จำวัน អង្គជាមនុស្សនេះមិនលើកកើតមកមនុស្សទេគឺដំណើរអានអនរបស់សត្វនោះគឺទេចោគឺទេចោគឺសត្វទៅកើតពីទឹកសត្វទៅកើតពីព្រមសត្វកើតអំពីពីស្មោកព្រោះគឺសត្វពុកខ្លះគឺមកអំពីពីស្មោកព្រោះតែគឺចៃស្លាប់ពីចៃវាសកម្មណាស់តែគឺទៅទៅ ជ្រូកមកពីមន់មកពីទៀវមកពីជ្រូកមកពីសត្វនេះសត្វនោះមិនតែចំណុចពលមានដែរប៉ុន្តែសត្វដែលវាធំជុំតែខាងដើមសំណើសត្វខាងដើមដែលជាខែជាវិស័យខាងដើមនឹងត្រូវតែពួកសត្វជាសង្សេវជាសំណើនេះព្រោះនៅក្នុងប្រព័ន្ធនៅក្នុងជាគេហៅអត្តភាពនៃសត្វនោះគឺយើងជា6សត្វ3ជា10ទៀត ពេលចូលជើងទៅយល់ទៅអត្តប្រភាពនិងវិញ្ញាណភាពវិញ្ញាណភាពកតវៃភាពជាដីអបោភាពជាទឹកពេលចូលជើងទៅទៅមួយយល់ទៅជាចោលអត្តប្រភាពទីលំហវិញ្ញាណញ្ញាណជាតិដឹងហើយព្រះសម្ដែងអំពីអវិជ្ជាជាបច្ច័យនៃសង្ខារសង្ខារជាបច្ច័យនៃវិញ្ញាណ អវិជ្ជាដែលល្ងងខ្លៅជាងគេយើងយល់ពុទ្ធបរិស័ទទាំងឡាយគឺអវិជ្ជារបស់អាកាសធាតុហើយមជ្ឈជនគឺអវិជ្ជារបស់ទឹកដីជលចលហើយដែលស្ដៅជាងគេគឺអវិជ្ជារបស់វិញ្ញាណធាតុអញ្ចឹងព្រោះបុរាណធម៌មានពីរអាកាសធាតុនិងរពាវធាតុអាកាសធាតុនោះគឺមានទួលនីតិជុំសម្រាប់សត្វឯកើតឡើង ដែលយើងយកគឺយើងទូលទីរលត់នៅកំណៅសត្វមកតែឡើងបានអញ្ចឹងកាលណាបើមិនព្រមបានដល់នៅពេលទេត្រូវថាក្នុងអំណាចនៃអង្គការរបស់យើងទាំងអស់អង្គការរបស់យើងទាំងនេះទីជប់គឺធ្វើឲ្យបង្កើតនៅបណ្ដាអស់ពីទាំងអស់អញ្ចឹងអាកាសធាតុ ភាពដីទឹកលំចង់វិញស្កំចូលព្រៀងបង្កើតចលនារបស់ទឹកដីទុយចង់និងអន្តរជាតិជាបច្ច័យនៃសង្ខារបានសង្ខារសង្ខារគឺចលនារបស់ភាពយន្តតាមហ្នឹងចូលយូរបង្កើតទៅពីដើមចូលបង្កើតយូរយូរយើងសັບទៅសັບធំរហូតដល់ចិត្តប្រែកំណើតបង្កើតជាមនុស្សមនុស្សដែលយើងបានពិនិត្យឃើញកំណើតដំបូងអ្នកខ្លះមកពីតំណែង សម័យខ្លះមកមិនទាន់នឹងគ្រប់លក្ខណៈផងមានស្បាលប្រេងដូចជាសម័យមានស្លឹកដែលជាដូចជាសត្វសម័យមានជើងដូចជាជើងសម័យកំណត់ដំបងដៃអត់ទាន់អត់ទាន់អស់ទេក៏កើតម្ដងពីរដងបីដងសម្បត្តិបានមកជានេះចាំបានលើថាចង់បញ្ជាក់ថាមនុស្សទាំងអស់គឺខ្លាយមកអំពីសត្វទាំងអស់គឺកើតមកអំពីសត្វទាំងអស់មនុស្សណាកើតមុនមនុស្សណាកើតក្រោយ មនុស្សកើតមុននិងមនុស្សកើតក្រោយគឺមានលក្ខណៈសម្បត្តិដោយអីដោយកុសលធម៌ដែលតតែងផ្សេងគ្នាបើយើងធ្វើបន្តិចដូចជាពលឺក្នុងទីវិនិច្ឆ័យដូចជាចង្គៀងអញ្ចឹងណាចង្គៀងតូចណាមើលឃើញក្នុងទីចង្គៀងបើសិនជាយើងធ្វើបន្ថុំតិចដូចជាម៉ាំងសត នឹងប្រដឹងនឹងដោយម៉ាំសំបើធ្វើបុណ្យធំជាងនឹងដូចជាបិចាំបើខ្លាំងយ៉ាងទៀតដូចជាពុំព្រះអាទិត្យអញ្ចឹងអញ្ចឹងបានចំនួនទាំងអស់វាខុសគ្នាដែលស្មារតីបញ្ចប់ពីមនុស្សខុសគ្នាដែលរស់រស់ខុសគ្នាសត្វពួកខ្លះកើតឡើងណាណាមិនចង់មានអ្នកណាមិនចង់ខុសអ្នកណាមិនចង់ចម្រើន ប៉ុន្តែហេតុអីបានចរិតពីកដាប់ទទួលនេះមិនមែនជាការយំសោកទេគឺជាការឲ្យយើងទៅបញ្ជាក់ឲ្យទៅទទួលយ៉ាងថាអ្នកស្នាក់កើតឡើងមានគំនិតមិនគ្រប់គ្រាន់ទេព្រមទាំងក៏មិនគ្រប់គ្រាន់ដែរបាត់បាត់ពីកំណើខ្លះឆ្លងពីកំណើខ្លះនិយាយបញ្ចេញពីកំណើអាការៈ ហើយរកស៊ីចិញ្ចឹមជីវិតគឺសំទៀនគេគឺសំទៀនគេនេះបញ្ជាក់ថាពលឺមានតែដូចជាចិត្តទៀងយ៉ាងដូចជាចង្កៀងឬក៏ដូចជាភ្លើងទៀនចឹងយើងយកពុទ្ធវត្តតមាដូចចឹងមានមានការរស់នៅចឹងសដាប់ទទួលលំបាកបានតែផលពេចបានច្រើនហើយច្រើន ហើយយើងអ្នកទាំងអស់គ្នាដែលមានបនច្រើនច្រើនតែយើងទៅកាន់អសុំទៀងថាអញ្ចឹងរបស់រកទីកពុលហេតុអីបានចំណាយមិនទៅរកទីនិយាយទៅតែហើយទៅក៏នយោចោតតកាប់បីធ្វើពលកគេទៅក៏មានប្រាក់ខែអីមួយថ្ងៃហ្នឹងមាន50រៀល50អញ្ចឹងចាំពណ៌អីចឹងទៅដែរដល់លឹកទៅទៅដល់ទីទៅរកទីប្រទេសក៏តបត្រឹង យើងរស់ហើយមិនមិនមកសំទានលេងកលកលសំកលកលសំអញ្ចឹងអញ្ចឹងការសំទានហ្នឹងវាមានបញ្ហាពីរយ៉ាងដែលកើតឡើងធ្វើឲ្យមនុស្សសំទានបញ្ហាទី1គឺកំណើតបន់របស់គេបន់របស់គេហ្នឹងវាតិចពេកកំណើតហ្នឹងគេលើកពោលថាហេតុកបដេសន្ធិសន្ធិយើងមិនប្រកបដោយហេតុ សន្ធិបីសន្ធិមិនប្រកបទេហើយយ៉ាងម៉េចវិញ្ញាណនឹងបន្តិចណាបានកើតឡើងអញ្ចឹងទីមួយគឺគ្មានទ្រព្យសម្បត្តិសម្រាប់ចិត្តជីវិតក្រៅអំពីការតទៀនទេទីពីររូបសម្បត្តិពេញខ្លងបែបទៀនខ្លងកអត់គ្រប់លក្ខណៈជាស្ត្រីជាបរិបទទេទីបីបញ្ញានឹងគឺមិនបានយល់ឃើញការងារអ្វីក្រៅអំពីតទៀននេះឯងគឺមានអាការៈតទៀនគឺជាដំណឹងប្រសាទបំផុតរបស់ពួកគេ អញ្ចឹងយើងគួរសោតឬក៏គួរយកទៅគួរសោតដែលមានកម្មជាបច្ច័យនេះចាប់បញ្ជាក់ថាអ្នកមានពលឹងតែតែមួយទៀតអ្នកសំទាននៃសាសអត្រង់ពីដើមមកគ្រាន់តែដែររកទីឬចង់ជីវិតអីចង់ទៅតែធ្វើក្របធ្វើទីទៅក៏ដាច់ដៃដាច់ជើងទៅទៅជាចំជាការទៅ ឬតែការប្រព្រឹត្តដែលហេតុណាមួយទៅបាត់បង់យត្តដាបេដាកូនចៅប្តីផ្ទៃទៅនៅតំណែងឯងតំណែងសំណោដឹងរកគ្រាបន្ទល់ច្រោះបាត់តច្រោះនឹងក៏ទៅសំជាគេទៅដើម្បីចិញ្ចឹមជីវិតចំណងមកពេលនោះទៅចាំថ្ងៃទៅសង្កេតកូនជីវិតទៅទៀតប៉ុន្តែចង់បញ្ជាក់ជីវិតនោះជីវិតដែលវាកើតឡើងបំតិចពីកំណត់ជាតិមុនមិនដែលមានបំផុសទៅមកវិស័កទៅមកវិធានស្រោ វាក្រណាស់អញ្ចឹងរូបគ្រប់គ្មានប្រសម្បត្តិគ្រប់គ្មានហើយចិត្តកំណត់ដែលរត់ពីគ្រប់គ្មានដែរគឺយើងត្រង់តែចិត្តដែលដល់ត្រង់ទានទីប៉ុណ្ណេះនឹងមួយទៅមានសត្វមកប្រំទៀតតទេខ្ញុំឃើញអញ្ចឹងមិនកើតទេតាមចឹងខ្ញុំទៅមួយទេសងទៀងអញ្ចឹងអស់ បើទុកជាអត់យ៉ាងណាក៏ដោយខ្ញុំវាស្រំតែចោលកាប់មួយនឹងក៏អាចមានចិញ្ចឹមជីវិតបានដែរខ្ញុំមានចោលកាប់មួយមានសតិមធូដើររែកដីពី1ម៉ែត្រពី2ម៉ែត្រទៅមួយថ្ងៃបាន5000រៀលទៅចិញ្ចឹមជីវិតបានមួយថ្ងៃចិញ្ចឹមប្រពន្ធចិញ្ចឹមកូនទៅប៉ុន្តែជីវភាពមួយជីវិតរបស់គាត់នេះឲ្យលើកពីនឹងអត់បានទេ ជីវភាពរបស់គាត់យើងត្រង់តែខ្ទងនៃទេបើចង់ស្ងធ្វើជាវិឡាធ្វើជារឿនក៏ទៅជាមិនរួចដែរគឺវាមិនបានបានតែប៉ុណ្ណេះព្រោះអីព្រោះជីវិតកំណត់តែកើតឡើងសម្រាប់រកទីចិញ្ចឹមជីវិតនៅមានក្នុងអនាគតមកបានតែតែចឹងមកតែគំនិតគំនិតមិនច្រើនទេរកទីមិនបាន មានផ្ទះតមនៅមានថាឲ្យស្លៀកពាក់តែមិនស្អាតមានបាយពីក្រនតែឯផ្ទៃចិញ្ចឹមប្រពន្ធកូនរួមនៅកម្រិតខាងក្រោមតែលើអសន្តិនេះមួយជីវិតរបស់គេទៅនេះមុនគេដូចជាពលឺនៃចំនៃអ្នកដែលជាពលឺរបស់ម៉ងសំភ្លឺក្រំបើតែមិនភ្លឺខ្លាំងទេមានដល់ក្រុមទៀតថាទេខ្ញុំទៅរកទីអ៊ីចឹងចឹងខ្ញុំឃើញចឹងតើទេ ធ្វើចំបានទៅខ្ញុំត្រូវតែធ្វើពាណិជ្ជកម្មកសិកម្មឧស្សាហកម្មប្រហូតដល់បុគ្គលមានសម្បត្តិយ៉ាងច្រើនណែមានសម្បត្តិយ៉ាងច្រើនមានសម្ភារបំពាក់គ្រឿងអលង្ការភរណៈលៀបមិនអស់លៀបមិនអស់សោះបើទឹកនំចំណីនឹងខ្លាចដល់ពួកដាក់បានវាមិនដឹងទៅទីអីយើងទៅតែអ្នកទីដល់ទីរំសាទីរំអស់មានផ្ទះនៅ សពគ្រប់យកចាក់មកជាន់ពីចង់ពីបីរវេនេះពីចង់ទៅមានចិត្តសម្រាប់ដេកមានចិត្តសម្រាប់ជួលមានចិត្តសម្រាប់ជាវចង់ទៅមានលើសម្រាប់ចាយសុខចាយចឹងទៅស្គាល់គូខ្លះអីដាក់រាគីអីខ្លះចឹងទៅហើយមានភារកិច្ចមានបិទ្ធមានភ័ក្រមានឡានមានបង្កប់មានអសូរខ្វះទៅដំណាក់ពីរកអានជោគជ័យឬព្រាយសบายចឹងទៅជីវិតនេះបន់ច្រើន ជីវិតនេះបនច្រើនណាស់ហើយបនច្រើននឹងបនច្រើននឹងឡើងទៅឡើងឡើងជាងដែលខាងក្រោមកម្រិតពីណាឡើងហើយតាមមួយទៀតអស់ទេខ្លាំងយ៉ាងនេះទៅទៀតខ្លាំងទៀតនេះពលឺមិញដោយជាពលឺរបស់ប្រចាំចឹងពុទ្ធបរិស័ទទាំងឡាយប៉ុន្តែមិនទាន់ខ្លាំងទេភ្លឺដែរប៉ុន្តែភ្លឺមិនទាន់ខ្លាំងទេ ប៉ុន្តែវាຕົកថាប្រចាំមានពលឹកក្នុងពេលយប់អញ្ចឹងប៉ុន្តែខាងដើមមានយកជាងថ្ងៃប្រចាំរយៈថាពេលយប់ថាទៅរយៈថាពេលថ្ងៃប៉ុន្តែយកដូចគ្នាណាមានដល់ប្រងគឺខ្លាំងមែនទេទ្រពសម្បត្តិក៏ខ្លាំងរូបសម្បត្តិក៏ខ្លាំងបញ្ញាសម្បត្តិក៏ខ្ពស់អានឹងចូលទៅដល់មហាសទ្ធិមហាសទ្ធិនេះ យើងសក់យើងគ្រប់រវល់ទាំងអស់នេះនេះជាវិបាករបស់កម្មសិលតតតនេះហើយចោះទាំងអស់នឹងដែលផ្ដើមឡើងឲ្យទៅជានាមតតខ្ញុំដេសាហេតុអីទៅដេសាបំដេសាកុសលបើមានបំមានសកលមានសង្ឃឹមទេ យើងសង្ឃឹមថានឹងធ្វើអ្វីមួយដែលឲ្យបានស្របនោះអត់ទេនៅក្នុងប្រតិប្រពុទ្ធសាសនាលោកបានបញ្ជាក់ថាអ្នកធ្វើទានដោយចិត្តជ្រះថ្លាអ្នកនឹងកើតជាណានាសម្បូរដោយសម្បត្តិអ្នកធ្វើសិលដោយចិត្តជ្រះថ្លាកើតជាណានាមានរូបល្អអាយុវែងនិងចេះឈឺមានសុខភាពល្អមានកម្លាំងគ្រប់គ្រាន់ អ្នកកសាងបញ្ញាដល់ខទេសនាធ្វើជារិយកម្មអ្នកនឹងកើតក្នុងសង្សារវដ្តតែមានបញ្ញាច្រើនជាងគេនេះច្រើនជាងគេនឹងដោយសារការអប់រំសន្សំដោយសារហេតុបីហ្នឹងអញ្ចឹងបានក្នុងពុទ្ធសាសនាលោកបញ្ជាក់ទៅលោកថាការឲ្យទានដែលយើងបានឃើញដោយផ្លែ ការកាន់សិលដែលយើងបានធ្វើតាមគ្នាហើយការដល់សិលដែលយើងបានធ្វើតាមគ្នាដែរប៉ុន្តែបនកសលដែលខ្លាំងនិងមិនខ្លាំងវាអាស្រ័យទៅលើការពិនិត្យទៅលើកបបីព្រះសម្ដែងថាខែដល់នៃកើតបនពុទ្ធបរិស័ទសម្ដែងថាសាធុសង្វេគុទេសុចរិតាសាធុនឹងមានន័យទៅសេចក្តីជ្រះថ្លា នៅប្រសាទទូលជ្រះថ្លាមកជ្រះថ្លាបានន័យថាពេញចិត្តចូលចិត្តធ្វើទានជ្រះថ្លាចូលចិត្តធ្វើទានស្ទើរទានលាចិត្តជ្រះថ្លាមកធ្វើអីគឺអត់មានសល់អីអសល់ល្អអីកើតសេចក្តីចិត្តមុខចិត្តក្រោយកើតសេចក្តីខ្លាចអស់ខ្លាចគង់ឬកើតសេចក្តីកំណាញ់ស្បើក្រោយអីអត់ទេ ជាក្លានមាន3ជុំនៅធ្វើបនបាក់បនជើណាទី1បបចេតនាទី2បមញ្ចនចេតនាទី3អបរម្បាចេតនាទី3ជាក្លាយចំចំណុច3យ៉ាងហ្នឹងបានធ្វើបនបានបនច្រើននឹងខ្លាយហើយខ្លាយខ្លួនបបចេតនាហ្នឹងបានតែចិត្តនឹងសប្បាយរីករាយក្រៃអមមុនពេលលះ គឺថាចាប់ដើមធ្វើបំឡាក់គឺចិត្តនឹងមូលមកទៅជាខ្លាជាមួយស្ដីជាមួយប្រពន្ធជាមួយកូនប្របាយរីករាយថាយើងធ្វើបំរដំធ្វើបំចិត្តខាងណានៅប្រទៀនកសាងវិញ្ញាកសាងសតកសាងសាលាគឺទីចិត្តនេះទុលាអីចឹងទៅនឹងជាខ្លាចិត្តស្ដើងសម្បូរដៃជាខ្លាចឹងអត់មានចិត្តខ្លះអត់ទេ มันจะเฮี้ยนตะลุกมันจะเฮี้ยนตะทอนเฮี้ยนตะลุกเฮี้ยนตะทอนเฮี้ยนตะลุกเฮี้ยนตะทอนตะลุกตะทอนยังไม่ครับเอาในนั้นតែឡើងដោយចង់ឲ្យចង់ជួយប៉ុន្តែដកចិត្តមកវិញលុកលលុកលរមកបែកចេញនឹងមកទឹកជារំជាប់ចិត្តនឹងទៅខ្លាំងនេះបងមិនវាដូចកៅស៊ូណា ដល់យើងដល់កៅស៊ូឲ្យផលវិញជឿជឿទៅកៅស៊ូហ្នឹងវាមិនមកព្រៀងខ្លាញណាអត់ទេយើងទៅទៅយើងទៅមកបើយើងនិយាយដល់ឲ្យគេជួយវិញបើយើងចង់និយាយថាចេះអត់ឃើញជាក់ស្ដែងនៅពេលណាដែលយើងចង់ទៅពឹងផ្អែកលោកណាឯកដំណាដល់រឿងណាក្នុងក្រុមយើងគេជួយរកការងារចូលចៃធ្វើ ឬឲ្យគេជួយដែលហេតុណាមួយហ่ะខ្លះគេគ្រាន់ទៅនិយាយគេជួយព្រៀមហ្មងខ្លះអត់ទេតាមខ្ញុំគិតមើលទៅនេះនេះយើងគិតមើលសិនរបស់គេគឺគិតមើលសិនរបស់យើងឯងគេ គេឃើញយើងគេថាចាំគេគិតមើលសិនគេគិតទៅគេជួយឯងជួយចេះគាត់ហ្នឹងគាត់នៅជួយជួយជួយទៅចិត្តគិតអញ្ចឹងយ៉ាងណាមិញការពីយើងធ្វើទៀនដែរយើងតំងលះលះលះលះលះទៅបុកទៅក៏ទៅបុកទៅក៏អញ្ចឹងដល់ដល់គេជួយទៅមកទៅក៏ដូចគ្នាអញ្ចឹងនឹងចិត្តយើងអញ្ចឹងបានតែធ្វើបងអីកុំឲ្យស្ដាយយើងយកពុទ្ធរបស់តកណា បើយកទៅបងគេយកទៅលេងលបែងអានឹងគួរស្ដាយមែនព្រោះរបស់ហ្នឹងទៅមកមិនត្រឡប់មកវិញទេដូចជាយកទៅលបែងមិនមិនត្រឹមតែមិនត្រឡប់មកវិញទេថែមទាំងចូលដល់សេចក្តីវិនិយោគផងព្រះសម្ដែងថា សទ្ធិពុទ្ធោតរាពុទ្ធោអខពុទ្ធោវិយោនរូរោលក្ខណៈលក្ខណៈវិសេសទេលោកថាលបែង3ប្រការលបែងស្រីលបែងស្រាលបែងភ្នល់ទាំងឡាយលបែងស្រីបានន័យថានឹងចូលចិត្តលេងស្រីស្រឡាញ់ស្រីរីករាយនឹងស្រីស្រីអន់ស្រីស្រីទាំងអានឹងស្រីហើយលបែងស្រីនេះឥឡូវស្ទងហំណាស់ សង្ហាណាដល់លោកទេសនាអញ្ចឹងថាដូចជួយផ្ដងពាក្យប៉ុន្តែតាមការពិតមិនមែនផ្ដងពាក្យជួយប្រាប់តែឥឡូវកើតអេតទាំងអស់ហ្នឹងនឹងលបាយស្រីនឹងជាក់ស្ដែងគឺកើតអេតហ្នឹងហើយហើយព្រះសម្ដែងឯកានៅវិលាហាក៏ជឿទេជឿវិលាទេអត់តែកើតអេតជឿវិលាអស់អេតនេះមិនធម្មតាទេគឺញើសខ្លាំងណាស់ កាលណាបឆោតហើយមើលមិនជាទេលក់តិចលក់ទីអស់គោកបីមកទាវជ្រុំលុយកាក់មានប្រាក់រកទីជន់មុនមកលុបមើលខ្លួនអស់អត់ទេអញ្ចឹងវិញ្ញាណទេវិញ្ញាណត្រកហើយនៃវិញ្ញាណនឹងអាបាយមកអត់សូរាកុកោថប់ស្រាប៉ុន្តែពិភពលោកសពថ្ងៃគេថាស្រានឹងជាមេត្រីមុខគេថាយ៉ាង គេថាធ្វើអីបឹកយើងស្រាវាមិនអស់ការទេយើងគឺថាទេគេនិយាយចឹងចាំតើលោកតាមអាត្មាយល់ថាទៅជាមិនមែនអស់ការស្រាស្រាឆ្លងបើយើងជុលតែទៅក៏វាអត់ចាស់ដូចតែជុលស្រាដែរយើងជុលក៏ដោះគោទៅក៏អត់ចាស់ដូចតែស្រាអញ្ចឹងយើងឆ្លងហ្នឹងវាឆ្លងណា ចេញជាងនាំវាជារុំនេះតែឥឡូវយើងទុកស្រុកស្រាទៅយើងចូលតែម្ដងប្រកេតតែប្រកេតកៅតែឬក៏ទឹកអីទឹកណាដែលអស់របស់អីចឹងទៅអានោះគឺយើងឆ្លប់មានអីអស់ចាស់អស់ចាស់នៅលើកំណត់យើង ហើយស្រានេះបានជាព្រះលោកខាមព្រោះអានឹងអាបាយដែរវិលាហាផកយូរយូរតើរូបណាតើទីមួយអកភពតោលបែងទីសងលបែងទីសងក៏វាមានតែខ្លះលោកទឹកកំណត់ខ្លួនខ្លះចងកសន្និបាតតាមលបែងវានេះគឺតំភ្នែកភ្នែកនេះមិនជាព្រះរូបសំដែងណា អានឹងបើយើងយកទៅធ្វើអញ្ចឹងអត់ត្រឡប់មកវិញទេមកយកទៅធ្វើបុណ្យពុទ្ធបរិស័ទទាំងឡាយអត់ចេះបាត់ស្រស់ក្នុងសង្សារវត្តសូម្បីតែមិនជុលមួយចេះមួយទៅសៃចាំអាត្មាយកនិទានមួយយកមកបញ្ជាអំពីរបស់យើងចេះបាត់របស់ចេះបាត់នៅក្នុងសម័យ ខាងដើមនោះគឺនៅក្នុងសាសនារបស់ពុទ្ធកថាយើងក៏ដល់ពីម្នាក់គាត់ចូលដល់ក្នុងព្រៃដល់គាត់ចូលដល់ក្នុងព្រៃទៅគាត់គឺប្រធារមអង្គលោកជាសមណៈបដិបត្តិធម៌ក្នុងព្រៃមកដល់ដីជាខ្លាគូលោកគឺទទួលពេលយើងមកអីបាក់ទៅចងយកខ្លួនទៅបើសិនជាអាត្មាអញបាន កសាងធ្វើជាវត្តមួយទៅគេព្រះអង្គហ្នឹងមិនវាបានបនបណ្ណាទេអញ្ចឹងលោកកាត់ចាត់ចាត់ខ្លាំងក៏រៀបចំខេត្តដីមួយធ្វើជាវត្តនឹងសេនាសនៈសនៈអាកាសសេនាសនៈនឹងខេត្តដីបង